ចាំវិញនេះលើឆាងទៅក្រោយចឹងមើលមិនឃើញមែនឯងឆាងហូរគ្រូឆាងរបស់អត់ចេះហូរយើទៅមើលអត់ទៅនោះអត់បានផងឯងឡាយទេគ្រូសូត្រច្បាស់ហ្នឹងឆាងដល់ចេះដល់សូត្រសូត្រសមាសសន្ធិមុនណានៅមុខ សិផនិយស្វកិច្ចដើមហថាអាចារ្យអាចារ្យលោលោកកំណត់បាច់ជាក្រឹមសដំសម្រាប់សម្គាល់មាន8យ៉ាងគឺវិភ័នកាវ័នវចនាងបរិសានធានវិជ្ជកបច្ច័យវិភ័នវិបដអាចារ្យនឹង8ពួងក្នុងពួងមួយមួយសតតែមាន12ទាំងហើយទាំងហើយយ៉ាងនេះវត្តមនារសបនបតមៈបរិសាឯកវចនត ចនសេពហវចនវហេអតមបរិសឯកវចនអេពហវចនមហេបញ្ចមេតរសបានបតមេបរិសឯកវចនតោពហវចនអន្តោមជ្ឈមេបរិសឯកវចនហេពហវចនខាងអតមបរិសឯកវចនមេពហវចនមៀងអតនបានបតមេបរិសឯកវចនសាំងពហវចនអន្តាំមជ្ឈមេបរិស វចនៈអិយសេពហវចនៈអិយថាអតមេបរិស័យកវចនៈអិយមេពហវចនៈអិយមៈអតនបានបឋមេបរិស័យកវចនៈអិយាពហវចនៈអិរមចមេបរិស័យកវចនៈអិថាពហវចនៈអិយមហោអតមេបរិស័យកវចនៈអិយាពហវចនៈអិយមហេបតបតមេបរិស័យកវចនៈអង្គពហវចនៈអូមចមេបរិស័យកវ นตทางมตเมปุริสัยกวจนะอังกะหวจนะมหังอัตนาวันปัตเมปุริสัยกวจนะตทางเปหวจนะเรมชเมปุริสัยกวจนะสัทธาเปหวจนะบะหาอัตเมปุริสัยกวจนะอังเปหวจนะมเหตเมปรสบังปัตเมปุริสัยกวจนะอาเปหวจนะอุมชเมปุริสัยกวจนะเอาเปหวจนะตทางอัตเมปุริสัยกวจนะอังเปหวจนะมเห រិស័យកវចនតថាពហវចនតថងមចមពរិស័យកវចនសេពហវចនវហេអតមពរិស័យកវចនអង្គហវចនមហសេចតនេបរសបានបតមពរិស័យកវចនអេពហវចនអូមចមពរិស័យកវចនអោពហវចនតថាអតមពរិស័យកវចនអង្គពហវចនមហាអតនបានបតមពរិស័យកវចនអ មេបរិស័យឯកវចនសសតេពហវចនសសន្តេមជ្ឈមេបរិស័យឯកវចនសសសេពហវចនសសថាអតមេបរិស័យឯកវចនសសមេពហវចនសសម សឯកវចនសសសេវចនសសថាអតមៈបរិសឯកវចនសសមេវចនសសមៈអតមបនបតមៈបរិសឯកវចនសសថាពហវចនសសសមចមៈបរិសឯកវចនសសសេពហវចនសសវហេអតមៈបរិសឯកវចនសស មេកិរិយានុប្រធានហើយបានហើយប្រមិសតេមេកិរិយានុប្រធាននិងកលតិបតេមេកិរិយានុប្រធានទាំងហើយបានហើយព័ន្ធអកុំសម្រាប់ចុះក្នុងអាចារ្យមានប្រាក់លើអៃសានិកហានអកុំសម្រាប់ចុះក្នុងនឹងជាចំពោះវិបត្តិរបស់គឺដាក់យត្តនេតវិសេកលតិបតេឧទាហរណ៍អវិជ្ជនកសាកិច្ចសាអិរកុំសម្រាប់ចុះក្នុងវិបត្តិចំពោះវិបត្តិរបស់គឺ ប្រកបដោយការបវចនៈបរិសុទ្ធទេវនោសម្រាប់សម្បត្តិអចិន្មករមជាកិរិយារបស់នាងចេតនាយេសសង្កាយចិត្តនិន្នាមានប្របីពួរតាមដំណើរចុបច្ច័យទៅគ្នាដូចណាពុពុធាកមជាហូរហូកមជាសីដីកណជ័យបតពនិយាយបច្ចចំអានឯកខើញមេរសានដែលបែបានកមិតតកបានកប្រសានបរតធានរកតរតមចរលនុណពុជសេចិត្តកានវិជ្ជបញ្ញាលបលពពុទ្ធមធានទេវលេសវេដេកៃអមមហ បុត្រងអបច្ចជិរទៅបញ្ហាបានទៅលោកតាមពុកេធាកិច្ចពេលចិត្តសំបីជាម្ចាស់ញាណស្គាល់ទុកកំចាត់កំចាត់ឡងជួអស្័យលោកកានលោកអត្រាកាកាន់ចក្រពតនទាតនសញ្ញាតនរាកវត្វើជាករណិរលសកាយញាពតនទាចរលោចកកន្តកតរេមសម្ប្រសពេសច្ចជ័យលកកម្មបានវិជ្ជកាងគិតកម្មធាននិងកម្មធានដែលប្រកបដោយការធ្វើបរិកិតធ្វើហត្ថសកម្មធានឧទាហរណ៍ ដែលមិនប្រកបដោយកម្មហតាកម្មធានតហមញ្ចេសយតេគេដែលលក្រេវិជ្ជកាងគេដែលស្ថាបកដោយវិភ័ណ្ឌកបវេចនបរិសពណែនសំចេចេវិជ្ជកាងរាប់យ៉ាងគឺកតវិជ្ជកាងកិរិយាសរកតាចកថាជាកិរិយារបស់អ្នកធ្វើតហសតោអតនានបច្ចតេនគ្រូវិជ្ជមហាកម្មវិជ្ជកាងកិរិយាសរកាងកិច្ចហាជាបរិយារបស់អំពើនៃកិច្ចធ្វើរថាកម្មវិជ្ជកាងឧតហសតនេអ កពុចំអានហេវវេចកាងកិរិយាសតអភិយគឺកិរិយាសាងបតតសិកតកបណោលប្រកតាតកាឡាយអតាភិវវេចកាងឧតហតនពុយតេគឺកិកានិនុកតវេចកាងកិរិយាសប្រកតាតចហាយគឺប្រខាសិកិរិយារបស់នប្រាអចន្តិធ្វើអថាសិកតវេចកាងឧតហសិតេណាបតតាវេចតេសភយនិក្រចមនបាយនៅកម្មវេចកាងកិរិយាសប្រកាងតចហាយគឺប្រខាសិកិរិយារបស់ សតិណាអត្តនោបច្ចមយនេបរិសិទ្ធញ្ញាណគ្រោអចំអានបច្ច័យអនយោវចកតប្រញ្ញរបានដោយអាស្រ័យគឺចំណានគឺបច្ច័យបច្ច័យនោមិនមកប្រទុឬអីយានណាណាតបបញ្ហាអយរានមេនយានបេនបយាខចសាងអយា ปัจจัยสัมปัจจัยวิมุตติญาปัจจัยสัมปัจจัยวิมุตติญาปัจจัยสัมปัจจัย រិសយកតបតមាសម្បជនកេរិយាបញ្ញាចកេរិយាឬមេកតកេរិយតទោបច្ចេហេតុកតវិជ្ជកាហតហេតុកតាឬហេតុកតបតមាសម្បជនកេរិយាឬមេចកេរិយាឬមេកតកេរិយតទោបច្ចេហេតុវិជ្ជកាឬហេតុកម្មវិជ្ជកាហតហេតុកម្មឬវតកម្មបតមាសម្បជនកេរិយាទុតិយវិភ័នវណ្ណិមនេរណប្រក សមនឹងទុតិយវិភានហើយណាប្រមយាសម្បត្តិលកិរិយាដូច្នេះជាអំពើដែលគេទៅធ្វើប្រតនៅហថាវតកម្មងរវតកម្មតទុតិយាជាដំណើរជាទីទៅដល់ប្រតិកម្មហថាសម្បត្តិយកម្មងឬសម្បត្តិយកម្មតទុតិយាជាដំណើរជាទៅទៅស្រ័យនៅបើដែលគេប្រើធ្វើបេតញ្ញាហតាករតកម្មឬករតកម្មតទុតិយាជាទីកបតរដល់រដល់កលងងបេតអង្គហតាអញ្ញសយុគរ ចន្តសញ្ញកថាទុតិយាជាទិទុពេកេយេចប្រព្រន់កតនរិចំពោះអថាអកតកម្មឬអកតកម្មថាទុតិយាកតមានបំមួយដែលជាអកតកម្មដោយឆ្នាត្រមមួយដែលប្រតនដែលជាអវតកម្មណោប្រលតិយហថាកតកម្មឬកតកម្មថាទុតិយាវេជាត្រឹមរកិរិយាមានសេចក្តីតែជាប្រប្រតែហថាកិរិយាវិសេសនាឬទុតិយាកិរិយាវិសេសនាតតិយាវិភានមនេមនេប្របាសាងទុតិយាវិភានមានអត្រមយាសពតរិកិរិយាក៏មានជួននឹងនិបាសាចរ តសសតកម្មដូច្នេះយើងនឹងសម្រេចនូវអំពើបដិដាយអតករណាឬករណកតតយាជាប្រតិចំណងជាលំអាតតពីការសម្រេចនូវអំពើប្រតិដាយរតាមហតាតយាវិសេសនាឬវិសេសនតតយាជានឹងសម្រេចនូវអំពើខ្លួនឯងក្នុងប្រយោជន៍ដែលជាកម្មវិជ្ជកក៏មានក្នុងប្រយោជន៍ដែលជាភេវវិជ្ជកក៏មានក្នុងប្រយោជន៍ដែលជាហេតុកម្មវិជ្ជកក៏មានប្រតិគឺរតាហតានិងជាតតតាឬអនពេតកតតតយាទំនោជាដំណាបតហេរព្រោះរបតាហតៃតរេតតតយាជា យសេសនារបស់បានតែមានវិភពសេនាអត្តមានអត្តបុតាំងឬអត្តបុតតជាយាទីកមុតបតិមួយរតនាថាសហតតជាយាចតតិវិភ័នមនិមនិនប្រកបសនចតតិវិភ័នមានអបយាអត្តសបតិណាឬសបតិនិនតបច្ចមេសបតិញ្ញាសម្បច្ចនកិរិយដូច្នេះជាឲ្យចិត្តទៅដល់អំណាចបេតដល់ចិត្តបំរំចិត្តញ្ញាឬចិត្តបញ្ចូលប្រណតមេឬបំរំចិត្តកកតតកិរិយានិនតបរណាបញ្ញមវិភ័នមនិមនិនប្រកបសនបញ្ញមវិភ័នមានអបយា ប្រព័ន្ធចលនាចលនាមរិយាដូច្នេះចិត្តដែលចែកឬចិត្តដែលចិត្តរវេលាយបតាបរិចាតាបតិណារាបតិណតបច្ចមេចិត្តដែលចិត្តដល់លើរកជាហថាថាអបតិណាឬបតិណាបតិណតបច្ចមេចិត្តមូលហេតុគឺជាដើមហេតុបញ្ចំប្រតាទៅព្រោះបតាហថាតោឬបតាបតិណតបច្ចមេទៅវិធានបតិមលិមប្រកបសំចិត្តវិបានមានអប្រមយាសម្បញ្ញោតែ សម្បាចំបាដែរសញ្ញាដែរប្រញ្ញាជាទឹកចាប់តាមចារបាងប្រដានៃរបាងអតានសម្បត្តិរសមិសម្បត្តិរសមិសម្បត្តិចតៃជាគ្រឿងចាប់ដល់ពុទ្ធក្រមប្រដានៃហតសមូហសម្បត្តិរសមូហសម្បត្តិចតៃជាគ្រឿងចាប់ដល់ទេវរសច្ចាដាមប្រដានៃហតវេទិសម្បត្តិរភិវេទិសម្បត្តិចតៃជាសុនិតចាញ់ជាសេចក្តីចេញមកប្រហែលដែលយើងបប្រទេសឡើយក្នុងការថាកបាថាកតាអតាននិរោ ក៏តាមគឺអំពើដែលគេត្រូវធ្វើចូលជាចំណុចទុតិយវិផលសម្បត្តិក្នុងបដិជកតញ្ញាបតនាហតចតិកមាឬកម្មតនថៃសតមៃវិផលអនិមនិយមប្រកបសនសតមៃវិផលមេអប្រមញ្ញាសបច្ចនកេរិយៈកំ ដល់នឹងញ៉ាំក៏មានដូចឆ្នាំទីក៏បាងបច្ចៈកណងហតាបតិចនៈតិរោរបតិចនៈតិរតសតមីចិត្តចំជ្រាបឬលក្ខណៈបច្ចៈកណងហតាជាបេកតិរោឬជាបេកតិរតសតមីចិត្តហរស្មាបច្ចៈកណងហតាបេសយិកតិរោឬបេសយិកតិរតសតមីចិត្តជាបេបច្ចៈកណងហតាកលសតមីតិកលសតមីចិត្តរោចិត្តរោចិត្តតោដូចជាជ្រៃបច្ចៈលថៃបតត្រង់រនីហតាបសិលសិកតិរោឬបសិលសិកតិរតសតមីចិត្តសេចក្តីជ្រៃកមប្រហានិយមបតិណឡាយបតិកាថកតា តាទិតនាហតាលក្ខណាមលក្ខណៈបំតាញក៏ចំណាដូចជាហេបតនិមិត្តអតនិមិត្តសកម្មជាសិលនៃចៃអដីដែលពេកកំណត់រងដែលពងងារបតជនមតតាតនតិរណាងរណតិរណសកម្មអនុបណ្ណាចិត្តចិនចិត្តប្រមតចិត្តតិមថាថាសម័យបាធិរោឬសម័យបាធិរតសកម្ម័យអលបណាងមនិមនាងប្រកបសង្ឃសកម្មវិផលត្រៃប្រថាបបមិនេណៃអាយហតាអលបណាងឬយ៉ាងគេដល់បរិសិក្រិកោ តាពីពីវត្តន្តើដែលប្រពុទ្ធទៅជា6អត្តសម្មាសមណោសម្ដែងតែមានពីយកលតសម្មា1អលតសម្មា1សម្ដែង តិរយសម្មានិមសពិបានធមិវិបានវចនសម្ភារអមុជិនិមនាមចតុប្រធានអមុជិនកណនាវិជិនិមនាមចតុវិសសនាឬក៏ចតុននាធមិបានមានបរិតិជាប្រធានដល់ប្រមុជិនិជាបាត់មួយហតកម្មតិរយសម្មានិរមួយយ៉ាងគឺវិសសនៈបពេបាត់មួយវិសសនតរបត់មួយវិសសនោបយបាត់មួយកសិសនោកម្មបាត់មួយសតិរណបពេបាត់មួយអបតិរណបពេបាត់មួយវិសសនៈបបានកម្មតិរយសម្មានិមានវិសសនៈកថាមានបបញ្ចជាប្រធានហតវិសសនៈបបានឧទាហរណ៍មេហន្តាបរិ เราไปอย่า เตียนาตาเวเจรณะก็ปปานก็ตหอปตเอเวรตนังมุตรตนังก็คือปปานติก็สมานวิเศษนาก็ปปานกรรมเตริยสมานโนกรรมเมสัสามจิมวิเศษนาก็ตังนามก็ตลอดสมุนีอันติก็สมาเวมีปิยังเกสมาหารติโกวายสมาหารติโกวายสมาหารติโกติก็สมานในบุญเนี่ยมาสร้างก็ไปเจริญมาเจริญเราสักกันแล้วหัตถาสมาหารติโกก็จะหอติก็งานติโลกางโลกใบอสมาหารติโกติก็สมานในบุญเนี่ยมาสร้างก็เจริญมาเจริญเราสักกันแล้วหัตถา ริสัทธมามิตรมยานเกิดตุตยะตปริสัมวยตตยะตปริสัมวยจตุตยะตปริสัมวยปัญจมัยตปริสัมวยจตุตยะตปริสัมวยสัทธมัยตปริสัมวยอภิยะ ติโกสมัครใจกรรมเนรมาสังฆปังกับพระกายอาจารย์โนวยุทธนาอภิยตบริสัสมัตเวงกุตหอนะพระมนาพระมนาพระมแม่คือมันเรียนนะอริยานะอริยาพระอริยมันแม่คือมันพระอริยาสมณีปมหาตาอภิยตบริสานะอาคานะปปปกรรมเทริยสมานุชนะไม่ก่อปานด้วยสมานิรัสตังมิมิปอนตาได้ไม่เป็นพ่อสักเนียเราจะเกี่ยวบันมวยหาตันเพื่อสมานิปิยาเตสมาตุนเดม มาปปะกามวยอุปสัพพปะกังอธิยิมเวสมาสเมอุปสัพพะนามอัตอุปสัพพปะกังหรืออุปสัพพปะกังจิยิมเวียงอุตตหอนกรสมังอุปนกรังติจันเนโกนะโกปะกังอธิยิมเวสมาสมัญมนัสสานอัตนิพัพพปะกังหรือนิพัพพปะกังจิยิมเวียงอุตตหอบุตรนังพัทธปะเรยทัพปะกังลมนำในจันจุฬาลมนำในจันจางเปโหเปให้สมาสมาได้เมมะไดเตียสุภิกรรมวิกาหาใจมาเจ็บปะเพียนอัตเปโหเปให้สมาในพระ ចតយៈពេហោពេហេមួយចតតេពេហោពេហេមួយបច្ចមៃពេហោពេហេមួយចតេពេហោពេហេមួយសតមៃពេហោពេហេមួយនិតយៈពេហោពេហេកំណត់ច្បាស់ចិត្តតយៈវិបាកក្នុងវិកាហានៃសច្ចចិត្តប្រធាននៃវត្តសមាជិករបស់ក៏រចនានៃរតនសមាណាយសអកតសមាណោអរមោអរមេសមាណោហើយលតយៈពេហោពេហេកំណត់ច្បាស់ចិត្តតយៈវិបាកក្នុងវិកាហានៃសច្ចចិត្តប្រធាននៃវត្តសមាជិករបស់ក៏រចនាចិត្តអនិអត្រីយនេយនសោចិត្តតយោសមាណោសមាណមេអត្រីចនហើយលត មកយកបញ្ជាចតន្តិវិផលក្នុងវិការហានទៅសិទ្ធិរបស់បរិយារបស់សមាជិកសកលរចនានិងសង្កាយសសាតនសង្កាវិជាសមាសិកដែលក៏ប្រហាយបច្ចមៃប្រហុបហេកំណត់យកបញ្ជាបច្ចមៃវិផលក្នុងវិការហានទៅសិទ្ធិរបស់បរិយារបស់សមាជិកសកលរចនានិងកតជនិយសសានិងកតចលកេមោសមាជិកហាចតប្រហុបហេកំណត់យកបញ្ជាចតវិផលក្នុងវិការហានទៅសិទ្ធិរបស់បរិយារបស់សមាជិកសកលរចនាកេណាអសវយសសាកេណាអសវៈវិផលវិកមេអសវៈអាហាចតអ មេសិកយបរិសាយលោអជមតានបបបចតេវហបហេឧតអរកតសសសមរេអសមតកតោព្រះតកមេបុស្មមេអមេបុស្មានមេនតេករណបេហេឆលេហបណៃឆថេភេជនរណបេហបហេទេហបហេសមានមេនកហាទំរយមកតសាតបចមចតុញ្ញាណតញ្ញារសតមេវិបាសបចនបបតងវិបានមេបតេភេវិបាសុវិកហាសចញ្ញមធានតតេបេនតិករណប समने न समसा सते समने समसा जनो चमकरे यन रोच समने असे हते ये ससा असे हतो यतो ते में न हुनाई सतमय पे हो पे है कन जब जे सतमय विभाग नो पे कहा न सते जे प्रज्ञा न पर समय जे कर सुख रचना समने न ससा न जे ससा समने ससा जन पतो जन भावे सतो न ब्रह्माय सह पप पे हो पे है समय समने में का ចំណាយហាយចកតសតនាបណ្ដាសមណសសកណ្ដាលប្រសុទ្ធតកំណត់ឈ្មោះថាសហបបបបបេសវែងឧទាហរណ៍ ติเตสัพพตาปิตาเนรปตมะละตะโกนเวลาปตะโกวิกัปปะสมาสมาดันเวเมสังปิตาปานตะกระเจรสันนาระตะวิกัปปะสมาตะหอตวิหังเวตะหังเวตวิหังเวหังตะเวรตะไปมิตะเลบัดไทมตะเวมตะเวมตะมตะเตระตาปิสัมปะสัมมาลมสัมปะสัมมานิปัจจุบันตะจัสมาสัมมานิสุนทรปะปิยานเลยสัมมาสัมมาตะเวสัมมาเดลบะติยานตะสัมมาสัมมาอัตถาเอกสัสสัมมาเอกสัส លោកពីយ៉ាងកើបបេកសិសាមួយបរិកសិសាមួយបបេកសិសាសមាដិលោកបឋមតងតបសលបបណាតកលសិសាឧទហរណ៍សកចោ ក្រៃជាគុណអ្នកគ្នាហត្ថមេរុបេកសិសាងឧត្តហមេរចពេតចាមេតាររុបេតារមេតាតមេតាទាំងឡាយសរិបតចាមកលេនចាសរិបតារមកលេនាព្រះសរិបនព្រះមកលេទាំងឡាយសន្តត្រសនោជិសបារោបចាររមរបស់សាមទាំងមួយបានក៏ហៅថាវេរមេកសិសាងឧត្តហទេសចាទេសចាវិសាដំ គ្នាទុច្ចរិតស្មានសម្មានេសហបច្ចលវនសម្មាក្រេជាគុណសម្មាប្រេសម្មាបាមេជាគុណសម្មាកនសម្មាធំជាគុណសម្មាតូចសម្មាក្រាជាគុណសម្មាក្រងសម្មាតប្រមង្កេតតាមវិកាហប្រកេហតសម្មាមង្កេសម្មាបាសម្មាធំសម្មាក្រាសម្មាតប្រកេតតាមវិកាហមង្កេហតសម្មាប្រេសម្មាកនសម្មាតូចសម្មាខ្នងទុយាឧត្តពលសោសម្មាតបាសាយបាមេសម្មាប្រេគឺចតេរយាកាណាពេហពេហមួយវិសេសនាបបបកម្មតេរយសម្មាមួយសម្មាតពិនេវិសេសនាបបបកម្មតេរយ កច្ចសមថងគឺសមមេតេប្រប្រមន្តកម្មកាអកាយនៃកណ្ដាលករណៃពហុពហេចច្ចសមតោគឺសមតេប្រប្រកាយកម្មកាមន្តចមវិកាហលតតនេចតករណោពហេ គ្នាឧទាហរណ៍ចតរនឹងឯមេតទៅជាចតរមេតសតលវិខចេក្រានតវិទិសមាឧទាហរណ៍កតនឹងឧបការោតចតតឧបការោសន្ធិសំសានចិត្តនឹងគួរប្រធាននៃវិទិតមានប្រយ៉ាងគឺសារសន្ធិតរសាមចេចនសន្ធិតរចេចនានិកហសន្ធិតរនិកហានសន្ធិកិរិយបកសន្ធិកិរិយបកនឹងមាន5យ៉ាងគឺ មេជាសក្តិសញ្ញកោសញ្ញោគឺដំណំទៅជាញ្ញៈសារៈសន្ធិក្នុងសារៈសន្ធិមិនសន្ធិកិរិយាបបោមេត្រសញ្ញកោបញ្ចៃលោកបា វិញ្ញាណមួយវិទិតោពុរិសាទេសសង្ឃេសនិ ទាំងរចនាសអនកណ្ដាមានសេចក្ដីនៅកញ្ចក់រកអោហើយកាកងរបស់លេសអលោឧទាហរណ៍សនសិលវាចិត្តសិលវាសអនកណ្ដាមានសេចក្ដីនៅកញ្ចក់រកស្រាហើយចអាកងរបស់លេសអលោឧទាហរណ៍បរណសាសាញចិត្តបរសាសាវិការោហតវិការសង្កេតតវិការសាញចិត្តស្រប្រជារណានិពិយកើបពេវិការសង្កេតតវិការសកណ្ដាចិត្តស្រប្រជារណាមួយបរវិការសង្កេតតវិការសកណ្ដាចិត្តស្រប្រជារណាមួយវិទិតោបពេវិការសង្កេត មនកចរទលសកចរប្រៃចអេឧចអោតហមនិអនយោចមនរយោសនៈតេចសតេវិនិតបរកអសតេតេរអូនកចំមិនសនមនកណ្ដាទលសកណ្ដាប្រៃចអេឧចអោតហមពុទ្ធសនេវេចពុទ្ធសេវ សកណ្ដាលឧទាហរណ៍សំអេចាចកសង្ឃាចចណានកចងទីកសកណ្ដាលម្លាំងឧទាហរណ៍មនិចរេចមនិចរេទីនំអរតិកសង្ឃេតតពីមេរសកត្រៃសកត្រៃបលសកណ្ដាលមហាប្រតិកសកញ្ចងឧទាហរណ៍សំអេចាចសតិចារសោអការសង្ឃេតបលសវេចសត្រៃវិញ្ញាកសតិចសញ្ញសង្ឃេតរោជិកបរសកណ្ដាលដល់សផលៃមួយវិទិតោអសតិសសញ្ញសង្ឃេតដល់អនិតសារសសង្ឃេតដល់ជិក បានហ្នឹងបាទនៅខាងចូលសាសកណ្ដាលឧទាហរណ៍ពវតិណនមែជាពវតិណមែជាណសន្តិមានសន្តិគរយបក5គឺលោក6អតិសមួយអតិ6បកតិ1សញ្ញុក1លបោអតិជនរបសន្តិដល់ដល់លោកជិនះវិទ្យាឆ្នេះបាននៅខាងណាកណ្ដាលមានសម្រាប់ថាចោលទៅរកសាចែងទៅជិនរូបនេះបេតទៅរកទៅចែងឧទាហរណ៍ឯបានអាសាយជាបានសាមវិជ្ជារូបនេះបេតទៅរកជិនរូបស្មាត់នេះទៅចែងឧទាហរណ៍បើតែណា ចាយលេដល់ទៅវិញទៅបានអតិសោអរាជលេដល់សង្ឃេតដល់ទៅជាអ្នកចិត្តជាអ្នកសេវិធីលើស្រ័យទៅដល់កណ្ដាលមិនសោះដល់កញ្ចង់ដល់ទៅចាញ់ហើយដល់ទៅជាចាញ់ឧទាហរណ៍ដែលនេះបានជាជាបានសង្ឃចង់មានការសន្និបាតថាជាជាបានឧទាហរណ៍ឯកាលេដល់អាហារជាកម្មវិជាហាងកម្មកម្លាំងរជាអ្នកចង់ទៅថាជាហាងឧទាហរណ៍សន្តិទេសនាជាសោទេសនារតិយតាឧទាហរណ៍សកតុជាសក តយជាឧទាហរណ៍កន្តវចកន្តពោលតយកាឧទាហរណ៍អតចជាអតចោបកចកាឧទាហរណ៍កលបកចកលបកោតរិចលាឧទាហរណ៍មហាសរជាមហាសរវយជាឧទាហរណ៍កវយជាកវចោប្រវយជាឧទាហរណ៍កវតចកបតោយចកាឧទាហរណ៍សយជាសកានវជាយាឧទាហរណ៍ជាជាយ៉ាងតចកាឧទាហរណ៍និយតកនិយកាឧទាហរណ៍ចាឧទាហរណ៍តចមចាបច្ចថាឧទាហរណ៍បតចនបតេសនកចាមឡាបិជា ជាតេទាំងវៈកុំឧត្តហបន្តនោតិកតេជាបន្តវតិកតេមៈកុំឧត្តហលវនិសតេជាលំនិសតេជាកុំឧត្តហអតនាតានចតតកាងកុំឧត្តហអន្តអយតេជាតនិយតេតកុំឧត្តហ មកំណត់ជាចនាអនានបុកមិនធ្វើលោកអធរសតនាសតនាសតនទេសនាងចសតិសាធុទេសនាងសញ្ញកហតាសញ្ញកសន្តេតដល់ដល់ជាចនាវិញ្ញាគឺសតិសញ្ញកសន្តេតដល់ដល់ជាចនារិទ្ធិមួយអសតិសញ្ញកសន្តេតដល់ដល់ជាចនានៅក្នុងកសិមួយវិទិតសតិសញ្ញកសន្តេតដល់ដល់ជាចនានៅក្នុងវិញ្ញានិយមកម្មការកចរកណាមត្រហវិចនាកម្មមកជាវិចនាកម្មទៅលលព្រះចិត្តល ខ្ញុំតាមការកញ្ចោនៅកណ្ដាលឧទាហរណ៍នៅកម្មកេចិនកម្មកេឧនធម្មោជាឧត្តមោនៃកាសន្ធិមិសតិសតិយោក៏មកគឺលោកបមួយអតិសវាកម្មហោបកតនិវាយលោកបាអតនិកាតបសន្ធិតរលោកនិកានរិច្ឆេមិសតិចងលោកនិកាកណ្ដាលឡាឧទាហរណ៍តសនាហាចិត្តសហាចិត្តកញ្ចងលោកនិកាកណ្ដាលឡាឧទាហរណ៍អរិយសច្ចៈនិសសានចរិយ ច្នាមៈស្រណកាញ្ចោបាននិកាជមេរតៈឧទហតនាហានិសមហាអេតនោវចាចេតតរចាអេរហណកាញ្ចោបាននិកាជញ្ញាឧទហបច្ចតនេវេចបច្ចតនិវេរញ្ញតិនិញ្ញាឧទហបាននិហេចេបានហេយនកាញ្ចោបាននិកានិយេញ្ញារញ្ញតិនិញ្ញាឧទហសញ្ញយកោចេសញ្ញកោចេញវេរណកាញ្ចោបាននិកាជមេកតាចេញតិបំផវេរតាមតរចនាបាននិកាជញ្ញាឧទហបាននិការនិកាយតការនិកាបាននិកាជញ្ញាឧទហសមញ្ញ កហចនាឧត្តហសង្កតេចសន្តតេមនិកហចនាឧត្តហសសរន្តតេចសសរន្តតេមនិកហចនាឧត្តហចរណពុបសង្ចិចរពុបសង្អនកចំលនិកហចលកបានឧត្តហពុកណអានចពុកលាំងលនកបញ្ចំប្រនិកហចលកបានឧត្តហពុនលកាំងចពុលកាំងអត្តថានិកហចបសង្កេតលនិកហថានោះដូចឆ្នាំសរពចញ្ញនកបញ្ចំដូចនិកហចកំណាឧត្តហចពុនឧត្តបតេចចនឧត្តបតេអវេនសរាជាវសរាវតេហថា កដៃដាវកវនឹងលោកផ្លាច់ចនិកហថាកម្មវរអសមថនកតាបសមថនកតាចសន្ធេចអក្រមវិនិតិមុតប ការទស្សនាការសូត្រ4និទេណាសូត្រអក្សរអសូត្រចន្ទិណាសូត្រអក្សរអាសូត្រសមាសហើយនឹងកំពោះអានណាអរគុណច្រើនមកសការថ្វាយគំនាច្រើនពលីយា